កណាសំសួរគុណម្ចាស់ថាប្រសងសូត្រធម៌នៅគ្រប់កម្មវិធីបុណ្យទាំងអស់ដើម្បីអ្វីឧទាហរណ៍ក្រោយពេលញាតញោមប្រគិនចង្ហាន់ប្រសងតែងសូត្រធម៌តាមមានអត្តន័យយ៉ាងណាខ្ញុំណាទៅវត្តតាមទំនៀមទម្លាប់ទាំងមិនយល់អ្វីដែលប្រសងសូត្រនោះ មានន័យឬសូត្រដើម្បីអ្វីអឺ ត្តិដើមចេះកាលដើមឡើយព្រះអង្គមិនអោយភិក្ខុសង្ឃនឹងអនុមោទនាគាថាអីសោះត្មងណាអត់ទេឲ្យហើយក៏ឆាន់ទៅស្ងៀមទៅអីចឹងណាប៉ុន្តែចឹងទៅ ខាងពួកនិក្រន់ពួកអីតែគេទទួលបណ្ឌបានគេទទួលអីគេជូនហើយគេឲ្យពោហោហែតប៉ែលោតពេញនឹងចឹងទៅ អញ្ចឹងយើងយល់ពីអបតិរបស់ព្រះអង្គពីដំបូងព្រះអង្គមិនចង់ប្រឡប់ទេក្រោយមកក៏ព្រះអង្គមិនមែនប្រឡប់ដែរប៉ុន្តែមនុស្សវាកើតបាបច្រើនហ្នឹងដូចថ្មរងៃក៏មានអ្នកខឹងថ្មមិនសូវសោតសូវអីប្រកេតថ្មឆាន់ប៉ុន្តែមានអ្នកខឹងចឹងពីដំបូងព្រះអង្គមិនអោយមិនអោយទេមកព្រោះវាងាយនឹងធ្វើឲ្យ មនុស្សយល់ច្រឡំថា សេរីសួស្តីវាកើតពីអ្នកឲ្យជាពិសេសលោកសោតចឹងទៀតយល់ថាវាកើតសេរីសួស្តីចេះចោះប៉ុន្តែដល់ពួកបរិស័ទហ្នឹងគឺប្រៀបធៀបគេថាណខាងលោកម្ចាស់នេះគ្រុនតែយើងឲ្យអីទៅលោកចេះសោតលោកចេះឲ្យពោមហូហែហើយពួកសមណៈសក្យបុត្រនេះប្រកេនប្រមាណក៏នៅតែស្ងៀមដែរ ចេះមាត់ចេះកអីទេអរគុណគេនោះក៏មិនចេះដែរហ្នឹងហើយអញ្ចឹងទៅគេតេះដៀលច្រើនពេកអញ្ចឹងទៅព្រះអង្គមិនមែនភ័យរឿងគេតេះដៀលទេប៉ុន្តែព្រះអង្គមើលចេះបុគ្គលអ្នកតេះដៀលវាកើតបាបច្រើនពេកវាអត់យល់ហ៎តេះដៀលចំពោះព្រះសង្ឃនៅលោកមានគុណធម៌ល្អអីចឹងវាអកុសលខ្លាំងណាចឹងទៅបានព្រះអង្គថាបើទាយកគេត្រូវការដោយ ពោគេត្រូវការដោយការលើកទឹកចិត្តអីចឹងអនុមោទនាគាថាក្នុងលក្ខណៈបើហ្នឹងណាមើលទៅមើលគេពិតជាត្រូវការណាស់អញ្ចឹងគឺក៏ព្រះអង្គអនុញ្ញាតឲ្យអនុមោទនាគាថាតិចតួចទៅហ្នឹងហើយជាគាថាសរសើរទៀនអីតិចតួចទៅឲ្យគេសប្បាយចិត្តទៅតែមិនមែនជាលក្ខណៈឲ្យពោទេមែនទេគណៈ បុគ្គលណាជ្រះថ្លាក្នុងពុទ្ធបុគ្គលណាជ្រះថ្លា ក្នុងពធអីអីអ្នកធ្វើទៀនជាបុគ្គលឆ្លៀសអីចឹងទៅសរសើរលើកទឹកចិត្តគេចឹងណាហ្នឹងហើយអាហ្នឹងក្នុងលក្ខណៈដែលគេចង់បានអាហ្នឹង baby បរិស័ទនោះអញ្ចឹងនឹងក្នុងលក្ខណៈថា គេចង់បានអញ្ចឹងសូខ្លះទៅតិចតួចទៅមកគេថាអីចឹងទៅប៉ុន្តែមិនមែនសោតរហូតដល់ដាច់បាយដាច់ទឹកចឹងទេមែនទេ មូលហេតុដើមគឺគេខឹងនឹងឯងបែនព្រះអង្គឲ្យសោតខ្លះហ្នឹងអនុមោទនាគេថាខ្លះមកពីគេខឹងនឹងឯងហើយសោតតែខឹងព្រះអង្គភ័យគេខឹងតែអត់ទេបើបន្តខឹងច្រើនអីច្រើនវាកើតតែបាបអញ្ចឹងដែរកុំឲ្យគេកើតបាបច្រើនសូត្រតិចតួចក៏សូត្រទៅណាណាតែកុំបចាយបចាលអញ្ចឹងបានរាល់ថ្ងៃអាត្មាមានពេលខ្លះ ញាតិញោមមកប្រគេនចង្ហាន់នេះមកសួរតែត្រូវការពោអត់ត្រូវការអីអត់ហ្នឹងហើយបើត្រូវការពោអាត្មាកុហកកំដរបានណាហ្នឹងហើយសូមឲ្យវា សម្រេចចេចោសូមអ្នកទាំងឡាយទេអត្តលទ្ធិនឹងសូមឲ្យសុខសូមឲ្យកុំឲ្យមានរោគអីសពគ្រប់ទាំងអស់ហ្នឹងហើយសូមឲ្យបានសម្រេចដូចចិត្តណាអីអីឲ្យបានដូចចិត្ត អាហ្នឹងអាត្មាព្រមកុហកទាំងមិនចង់កុហកគូញោមចង់បានអញ្ចឹងដូចចិត្តស្អីញាតិញោមអាត្មាបាត់ channel ហ្នឹងចង់បានមកវិញខ្លួនឯងសោតសោតឲ្យងាប់ទីវាមិនបានផងហើយច្បាស់ហេពួកអាត្មាដឹងថាអាត្មាសោតវាគ្មានបានឲ្យស្អីក្រៅពីញាតិញោមយល់ខុសណាសោតច្រើនហ្នឹងណាសូមឲ្យបានត្រឹមសុបាយចិត្តប៉ុណ្ណាបានត្រឹមជោប៉ុណ្ណាកើតជោអាសុបាយចិត្តក្នុងលោកឲ្យពណ៌ប៉ុណ្ណា តើឃើញជាប្រយោជន៍ស្អីឲ្យយល់ដឹងស្អីវាគ្មានពីការសូត្រហ្នឹងទេដូចអ្នកសូត្រអ្នកស្ដាប់ចឹងថាស្ដាប់មិនក៏បង្កើតបញ្ញាដែរស្ដាប់លោកសូត្រហ្នឹងបានទាំងសុបាយចិត្តលោកសូត្រឲ្យអញប៉ុណ្ណាហើយបើយល់ថាលោកសូត្រទៅអញកើតសេរីសួស្ដីមិឆាទិដ្ឋិទៀតកើតបានអំពេលស្ដាប់លោកនឹងបដ ாய் បើត្រឹមតែថាំងផ្ទៀងស្ដាប់លោកមើលណោះធួនឹងលោកសូត្រប្រែអីចឹងទៅវិចារណាអីខ្លះទៅអានឹងកើតកុសល អាចកើតកុសលឧទាហរណ៍លោកសូត្រអឺ បានស្គាល់លោកសូត្រប្រែថា អនិច្ចាវតសង្ខារាឲ្យប្រែទៅសង្ខារធរទាំងឡាយមិនទៀងមែនពិតមានកិរិយាកើតឡើងនឹងវិញ្ញាទៅវិញជាធម្មតារមែងកើតឡើងហើយរលត់ទៅវិញលុះតែរលត់នៅសង្ខារទាំងឡាយនោះហើយទៅបាននៅសេចក្តីសុខគ្រប់យ៉ាងហើយយើងពិចារណាតាមនឹងអញ្ចឹងថាអូអញ្ចឹងមែន សង្ខារធោទាំងឡាយតែតែអញ្ចឹងមែនអាយកក្តីភ្លើងធាក្តីវិញ្ញាណក្តីតែលះបងកាយនេះកាលណាហើយកាយនេះក៏មិនគួរនឹងទុកដាក់នៅលើផ្ទះសម្បែងបានឡើយគេតែនាំយកទៅចោលឲ្យដេកនៅលើផែនដីដូចជាអង្គត់អស់រកប្រយោជន៍គ្មានហ្នឹងក៏សង្វេយក្នុងចិត្តតាមអ្វីដែលលោកសូត្រចឹងទៅយើងពិចារណាទៅកើតកុសលកុសលចិត្តអាចកើតចឹងដែរឃើញទេបើពិចារណាតាមន័យហ្នឹងចឹង អានឹងបានប្រយោជន៍គឺកុសលចិត្តកើតព្រោះការពិចារណាតាមការស្ដាប់នោះប៉ុន្តែបើគិតថាលោកសោតអោយសោតនឹងបញ្ជូនបុណ្យឲ្យខ្មោចយល់ខុសមួយសោតនឹងអញបានសេរីសួស្ដីកើតបាបមួយកើតបាបពេញតរងបុណ្យនោះប៉ុន្តែអាត្មាប្រាប់ចឹងថាមិនមែនបាបសុទ្ធទេបើពិចារណាតាមពាក្យហ្នឹងក៏បុណ្យបើពិចារណាតាមពាក្យហើយយល់ដល់សភាវៈធម៌ចឹងបុណ្យណាហ្នឹងហើយ ប៉ុន្តែបើគិតថាលោកសោតនឹងទី1សោតបញ្ជូនបនឲ្យខ្មោចបាបមួយពូយល់ខុសបាត់ហើយអឺទី2បើបើយល់ថាលោកសោតឲ្យអញ្ចឹងយើងនឹងកាត់សេរីសួស្តីបាបមួយទៀតបាបពេញតរងបនបើពិចារណាតាមពាក្យយល់កើតបនមិនមែនបាបទាំងអស់ហើយប៉ុន្តែបនគឺបនមែនតែនមិនចេះថាទេអ្នកសិក្សាអវិធម្មដឹងហើយបាននិយាយប៉ុណ្ណឹងលោកគាត់យល់ហើយ ឧទាហរណ៍ដូចក្នុងអឺមង្គលសោតចឹងលោកសោតទៅអសេវនាចពាលានังបណ្ឌិតានัญចសេវនាពោជាចពោជនីយានังអេតម្មង្កលមុតតមង្កិរិយាមិនសែបគប់នៅបុគ្គលពីលទាំងឡាយមួយកិរិយាសែបគប់នៅបណ្ឌិតទាំងឡាយមួយ កិរិយាបូជាដល់បុគ្គលដែលគួរបូជាមួយទាំង3នេះ ជាមង្គលដ៏ឧត្តមអញ្ចឹងយើងចារណាតាមពាក្យហ្នឹងអញ្ចឹងថាអូការមិនសាប គប់បុគ្គលពីលការខ្សែគប់បណ្ឌិត ការបូជា ដល់បុគ្គលដែលគួរបូជាជាមង្គលមែនព្រោះអីយើងយល់យល់តាមហ្នឹងជ្រះថ្លាទួជ្រះថ្លានឹងពាក្យហ្នឹងអាហ្នឹងបានគឺជាកុសលហ្នឹងហើ ដោយកលែងគាថាខ្លះផុតថាសលោកធម្មេហិចតੰយាសនកម្មបតិអសោកੰវិរិយង្ខេមੰអេតមੰកលមុតតមੰចិត្តនៃបុគ្គលឯណា ដែលលោកធម៌ទាំងឡាយពលត្រូវហើយមិនរំភើបញាប់ញ័រមួយមិនមានសេចក្តីសោកមួយមានធ្វើទូលីគឺរាគៈទៅប្រះហើយមួយជាចិត្តខ្សែមខ្សានមួយទាំង4នេះ ជាមង្គលដ៏ឧត្តមឃើញទេ ចឹងយើងយល់ពាក្យអូចិត្តដែលលោកកធោពលគឺថាសរសេរសរសើរក៏មិនញាប់ញ័រអានិន្ទាក៏មិនញាប់ញ័រអូអាហ្នឹងមានគុលវាមានចាំបាច់ទៅរណាទៀតគេនេះយល់ដល់ចិត្តយល់ទៅជ្រះថ្លាទៅជ្រះថ្លាកុសលកើតបដ ாய் ចឹងលោកសោតច្រើនអត់បញ្ហាអីទេឲ្យតែលោកសោតមកប្រែយើងយល់កុសលកើតរហូតពួកបានពិចារណាតាមពាក្យហ្នឹងប៉ុន្តែសួរថាអ្នកស្ដាប់លោកសោតទាំងឡាយស្ដាប់សោតនិងសោត ស្ដាប់លោកសូត្រយកមកពិចារណាឬក៏អោនក្បាលទៅរត់ទៅទឹកមុននោះហ្នឹងហើយតែអោនក្បាលទៅរត់ទៅទឹកមុនហ្នឹងមានអីជឿថាទឹកមុនហ្នឹងនាំសេរីសួស្ដីមកឲ្យ បើលោកយល់ថាអញឲ្យសេរីសួស្ដីទៅគេតាមទឹកមុនលោកហ្នឹងក៏ខុសយើងអោនក្បាលទៅរត់ទឹកមុនដែលគិតថាអានឹងបានសេរីសួស្ដីក៏បាបមិនមែនត្រឹមតែខុសទេបាបទៀតអន្សំកពួនបាប អញ្ចឹងហើយបានគឺកុហករឿងខ្លាំងគ្រឿងប៉កែស្អីហ្នឹងក៏ចេះតែរត់ទៅដោយសារនសំពីអាទឹកមុនហ្នឹងទៅក្បាលហ្នឹងនសំរត់អាខ្លាំងប៉កែសរំរត់អាសេរីសួស្ដីខាងក្រៅហ្នឹងកាន់តែត្រូវការទឹកមុនកាន់តែត្រូវការស្ដាប់លោកសូត្រដើម្បីសេរីសួស្ដីកាន់តែដើរឆ្ងាយពីកម្មផលកាន់តែដើរឆ្ងាយពីការពង្រៀនរបស់ព្រះសម្មាសម្ពុទ្ធអញ្ចឹងប៉ុន្តែក្បាច់យើងនៅក្នុងពុទ្ធសាសនាហ្នឹងហើយបានតែប៉ុណ្ណាមានតែពិធីមានតែ រឿងស្ដាប់លោកសោតយល់សេរីសួស្ដីដល់ពេលមុនលោកលើករស័យក្បាច់មានតែប៉ុណ្ណឹងមិនមានក្បាច់អីខុសពីហ្នឹងវាមានសិលសមាធិបញ្ញាស្អីថារងមាត់ហ្នឹងមានប្រយោជន៍ស្អី